បត់សាចាបងជឿហើយអូនលូសូនសង្ខារជាខាសាហារីស្រស់បងប្រថ្ងៃព្រឹកអូនស្រពោ Yüreğim olsun people.